ការជឿដោយមិនពិចារណា ងាយនឹងរងគ្រោះចឹងហើយបានជា ព្រះសម្មាសម្ពុទ្ធព្រះអង្គពង្រៀនមនុស្សឲ្យឆ្លាត បរៀនមនុស្សឲ្យ ចេះគិតចេះពិចារណា មិនឲ្យយើង សង្ឃឹមសេចក្តីសុខខាងក្រៅឲ្យចេះរកសេចក្តីសុខខ្លួនឯងព្រោះស្រុកយើងសម្បូរអ្នកមានបុណ្យចេញមុខហ្នឹង ហ្នឹងហើយហេតុអីបានសបោអ្នកមានប៉ុនចេញមុខក៏ព្រោះតែប្រជាពលរដ្ឋយើងសបោអ្នកសុំសេចក្តីសុខពីក្រៅដូចគ្នាហ្នឹងមកពីមិនយល់ធម៌ហ្នឹងឯងមកពីធ្វើប៉ុនអត់យល់ហ្នឹងឯងហើយមែនតែនទៅអ្នកមានប៉ុនចេញមុខមកបោកហ្នឹងក៏គ្មានបោកនរណាក្រៅពីអ្នកទៅធ្វើប៉ុនហ្នឹងដែរ ត្រូវហើយហើយងាយបំផុតនៅពេលដែលគេមកបោកប្រាស់យើង គេយកពាក្យប៉ុនមកដាក់ពីមុខច្បាប់ក៏ទៅធ្វើឲ្យអត់កើតព្រោះគេដាក់ថាប៉ុនតាជឿជឿទៅមិនជឿហើយទៅហ្នឹងហើយត្រូវហើយឃើញទេចឹងបាន ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថា បុគ្គលល្ងងមានខ្លួនឯងជាសត្រូវកុំបន្ទោសគេបោកហ្នឹងហើយចុះបុគ្គលបែបណាដែល ដែលដែលអាចទីពឹងខ្លួនឯងបានទល់បុគ្គលមានបញ្ញាហ្នឹងហើយឥឡូវយើងមើលដូចរឿងអ៊ូខុងខាងជេងជ្រូកអញ្ចឹងណាតាមផ្លូវមិនបិសាច្រើនទេរឿងហ្នឹងយើងគិតថាជារឿងអសរសិលអីប៉ុន្តែបើយើងទាញយកមកដាក់ជីវិតដូចយើងរងថ្ងៃចឹងមនុស្សចេញមកមិនដឹងពីណាមិត្តមិនដឹងពីណាមិនមិត្តធ្វើល្អខ្លាំងខ្លាយក៏មានដែរ ហ្នឹងមកតាំងចិត្តសិនអ្នកសង្គ្រោះឥឡូវចេញនិស័យណាមួយមកទៀតណាមកសង្គ្រោះទៀតណាឃើញទេហ្នឹងថាមិនចេះអស់ទេត្រូវហ่ะប៉ុន្តែទោះបីជាឈួតដល់ កម្រិតណាក៏ដោយឲ្យតែប្រសពធ្វើឈួតហ្នឹងហើយឲ្យតែមុខក្រាស់ហ៊ានធ្វើឈួតប្រកាសជាអ្នកមានអ្នកឈួតតាម ព្រោះមនុស្សភេច្រើនអត់ពិចារណាផងហើយមូលហេតុដែលគេខឹងអាត្មាច្រើនអាត្មានិយាយរឿងហ្នឹងហើយ អ្នកដែលខឹងអាត្មាហ្នឹងណាមិនចាំបាច់អ្នកដែលមានបេះដូងអាក្រក់ហ្នឹងមកខឹងទេ គឺប្រជាពលរដ្ឋអ្នករងគ្រោះនឹងឯងអ្នកខឹងជំនួសអញ្ចឹងបានថាហ្នឹងហ្នឹងហើយអានេះអានេះដូចដូចយើងឃើញពស់កំពុងខំកែបវិញយើងទៅជួយកែបកែបបជេរយើងទៀតណា ត្រូវហើយអញ្ចឹងបានណារឿងហ្នឹងមិនបាច់ទៅពិនិត្យទេបើកាលណាយើងរៀនពីសភាវៈធម៌ណាផ្ដើមរៀនអភិធម្មហ្នឹងល្អតិចទៀតស្គាល់ចរិតមនុស្សទៀតណាចេញមករបៀបអួតខ្លាំងប៉កែមិនបាច់ទៅមើលដល់កន្លែងទេគឺយើងមើលឃើញចរិតកិលេសអញ្ចឹងយើងរៀនរៀនពីកុសលនិងអកុសលរៀនពីកិលេសរៀនពីគុណធម៌ ហើយយើងអាចវុះស្ទង់វានៅក្នុងចិត្តរបស់យើងនេះនៅពេលដែលយើងតាមដានចិត្តនឹងស្គាល់ចិត្តគ្រប់ប្រភេទហើយកុសលក៏ដឹងកុសលភាពអំនួតអួតអាងមានអ្នករឹងត្អឹងលាក់ពុតស្អីស្អីយើងរៀនវាឲ្យខ្ទេចសកលវិទ្យាល័យមួយហ្នឹងនៅក្នុងចិត្តរបស់យើងហ្នឹងឯងពុទ្ធបរិញ្ញាហ្នឹងដល់ពេលយើងស្គាល់អាហ្នឹងច្បាស់ណានាចេញមកអួតពីរឿងខ្លាំងប្រកែអីអត់ចាំបាច់ទៅមើលឯងអត់ហ្នឹងអាគឺដឹងកាយៅមនុស្សអួតហ្មង ចេញមកបេះដូងអត់ល្អដឹងហ្មងអញ្ចឹងអាត្មាមានកើតនៅលើមេឃណាអាត្មាកើតនៅនឹងតានឹងខ្មែរយើងនឹងតាអាត្មាទៅមុននេះ6ឆ្នាំតាពន្សួរថាតាំងពីអាត្មាកើតមករហូតដល់ឥឡូវអាត្មាដែលចាញ់បោកអ្នកមានប៉ុនណាមួយអត់គាត់ទៅចេញមកដឹងកលើតហ្មងបើមនុស្សនឹងមានជីវភាពខ្លួនឯង business អីខ្លួនឯងត្រឹមត្រូវគ្មានចេញមកធ្វើចឹងទេមើលតាំងពីប្របាទធម្មឹកបើពីមុនយកឈ្មោះព្រះអង្គម្ចាស់រារិពោមកច្រើន មែនទេបងលឺច្រើនណាស់រ៉ាដេប៉ូលើក ណានោះដល់ពេលគេចាប់ទៅ មានអីអ្នកលេងលខោនលខោនវាអស់រោងទៅនៅអាខោអាវស្ដាច់ស្លៀកធ្វើរ៉ាដេប៉ូដល់សួរសួរទៅ បំធ្វើចឹងបានលុយណាចាយអឺអកាលពីឆ្នាំ9ជាង9ជាងថាព្រះអង្គចាស់រ៉ាដេប៉ូដែលចុះពីភ្នំបយ៉ង់កោមកនៅខេត្តតាកែវអ្នកតាកែវវាស្គាល់ភ្នំបយ៉ង់កោ គ្រាន់តែលឺអ្នកមានបុណ្យចុះមកហ្នឹងញាតិញោមគាត់យកកសែងទៅក្រាលតាមផ្លូវតាំងពីជើងភ្នំមកឲ្យអ្នកមានបុណ្យនឹងដើរលើចឹងទៅយកមកទទូគីឡូវាបានបុណ្យវាបានសេរី គេត្រូវជួបជុំគ្នាប្រហែលថ្ងៃប្រហែលថ្ងៃចឹងទៅហើយដល់ពេលថ្ងៃចុងបញ្ចប់គេនឹងសម្ដែងរិទ្ធឲ្យឃើញតែពួកគេមកមកជួយស្រុកទេសហើយអ្នកខ្មែរយើងវាងាប់អាពាកមានបុណ្យអ្នកមានបុណ្យមកជួយហ្នឹង មានអីបានតែ2យប់បានប្រមាណលានបាត់ព្រះហ្នឹងទៅព្រះហ្នឹងវិចលុយរត់បាត់ទៅប៉ុន្តែមិនមែនចឹងឯងចាស់ចាស់យើងយល់ទេគាត់រៀងតែមួយរឿងហ្នឹងហ្នឹងហើយដល់មាន អ្នកផ្សេងប្រើវិធីថ្មីទៀតគាត់ជឿទៀតព្រោះអីព្រោះអត់មានខ្លួនឯងជាទីពឹងអញ្ចឹងឲ្យតែយើង នៅជឿរបស់ខាងក្រៅណា ដល់រ៉ាប់ណាឲ្យតែយើងនៅជឿថារបស់ស័ក្តិសិទ្ធិនៅ ខាងក្រៅអាចជួយយើងបានណាថ្ងៃនេះយើងអត់ទៅតាមគេថ្ងៃណាមួយដើរដល់កលៈយើងនឹងជឿតាមគេវាស្របតាមអាការជឿរបស់យើងមានពេលខ្លះយើងជឿតែព្រះសម្មាសម្ពុទ្ធយើងអត់ជឿអ្នកតាទេអញ្ចឹងណាចឹងគេលើកអ្នកតាមកយើងថាគេល្ងងហ่ะដល់គេលើក ថាពពុទ្ធអង្គនេះប្រកែស័ក្តិសិទ្ធជឿដែរជឿដែរព្រះពុទ្ធអត់បង្រៀនឲ្យ មនុស្សជឿចឹងតែបង្រៀនឲ្យយល់ ឲ្យយល់ហើយឲ្យដឹងហេតុផលជីវិតនឹងសុខទុក្ខមិនមែននៅលើ របស់ខាងក្រៅទេ គឺអាស្រ័យទៅលើ ការគិតការនិយាយការធ្វើរៀងរៀងខ្លួនឃើញទេមើលអាត្មា តាំងពីអាត្មាយល់ពធមកអាត្មាដកខ្លួនចេញ ពីរបស់ហ្នឹងទាំងអស់ជាង20ឆ្នាំជិត30ឆ្នាំហើយខ្លួនម៉ែអត់មាន ពាក់ខ្សែមួយទេអត់ ស្មាបួសឆ្នាំ92ឥឡូវនេះ2022 30ឆ្នាំគត់គិតតាមអាយុមែនទែនក៏ហៀកន្លោះគិតអាយុភ្នោះក៏ហៀហ្នឹងហើយបើហ្នឹងហើយដូចពេលដែលអាត្មាចាប់ផ្ដើមយល់មែនតែនគឺឆ្នាំ2000គាត់អាប៊ូ4ដល់ឆ្នាំដំបូងក៏មិនតន់យល់ហ្មងដែរ យល់ប្រហែលជា90%ឆ្នាំ99 99ហ្នឹងចាប់ផ្ដើមមានជ្វាមានអីធ្វើអំពើអាត្មាប៉ុន្តែអាត្មាអត់អត់ទៅរស់ស្អីការពារទាំងអស់អាត្មាយល់ថា បើមានហេតុយ៉ាងណាវាយ៉ាងនោះហ្នឹងហើយជីវិតយើងវាចឹងត្រូវត្រូវឲ្យ តាមពិតរឿងទាំងអស់ហ្នឹងវាធ្វើឲ្យយើងរីកចម្រើនទៅវិញហ្នឹងហើយហើយនៅឆ្នាំ2000គុតនៅពោធិ៍សាត់ថ្មឈឺហើយថ្មដឹងជំងឺ ខ្លួនឯងវាឈឺក្នុងពោះពេលថ្មឈឺហ្នឹងញាតិញោមដែលមុនអឺលោកតាមកស្រោចទឹកឲ្យថ្មហ្នឹងក្នុងចំណោមញាតិញោមទាំងអស់ហ្នឹងនៅនៅទាំងអស់ឥឡូវហ្នឹងមកធ្វើការមួយថ្មនៅមនីរដ្ឋអឺ ទៅបញ្ចូលរូបអីមើលទៅថាអាត្មានឹងបាក់សាវត្តធ្វើអាត្មាចេះពាក្យបាក់សាវត្តហ្នឹងទៅពោលសាអត់ដែរលឺឯពីមុនហ្នឹងហើយតាមធម្មតាគេហៅបារមីវត្តចឹងណាហ្នឹងហើយហ្នឹងហើយហើយអាត្មាវាទៅតែដាក់ចិត្តដាក់គំនិតថានឹងបំរើពធនឹងយកធัวពិតមែនតែនទៅប្រាប់មនុស្សអញ្ចឹងទោះ ឲ្យតែពាក់ប៉ុនជំនឿផ្ដេសផ្ដាស់នេះមកជាហ៊ានស្លាប់ក៏អាត្មាអត់ធ្វើដែរតាំងចិត្តចឹងមកដល់ពេលចឹងទៅ សង្ឃឹមថាពួកគាត់នឹងលឺអាអាត្មាមិនមែនថាយ៉ាងម៉េចកាលនោះក៏អាត្មាមិនតាន់បានបរៀនធัวគាត់ដែរហ្នឹងហើយចាប់ផ្ដើមបរៀនដល់ឆ្នាំក្រោយមកទៀតគាត់ទៅអប់ទឹកហើយដាក់អាផ្កាឈូកដាក់អីហ្នឹង ហ្នឹងហើយតាមចាំដូចផ្កាឈូកហើយបន្ទប់គាត់នៅជាមួយគ្នាលោកតាលោកតានៅខាងក្រោមលោកតាលោកអនុគុណចៅតិការផងអនុគុណផងពនាមលោកលោកតាអ៊ួនទូចហៅរហស្សនាមលោកលោកតាខ្ចៅលោកបជនច្រើនណាកាលហ្នឹងទុងចិត្តអីអាត្មាទៅ20ជាងណាមកទៅបរិញ្ញាសាលាពុទ្ធិកៈនៅហ្នឹង គាត់មកនិមន្តអាត្មាថាទាល់តែមុនលោក ស្រោចទឹកបានជំងឺនឹងជាបានអាត្មាប្រាប់ទាំងកុំធ្វើអីអាត្មាអត់ទៅស្រោចទេអាត្មាត្រូវការពេទ្យមកចង់ទៅពេទ្យក៏ថាពេទ្យក៏ទៅដែរប៉ុន្តែយើងអាគុំសមយោនឹងអាចាស់ចាស់ជាប់តែហ្នឹងមែនទេវាអត់ច្បាស់អាហ្នឹងឯងអាភាពមិនច្បាស់លាស់របស់យើងហ្នឹងថ្ងៃណាគង់តែគេបោកបានទេ ព្រោះក្នុងចំណោមគាត់ហ្នឹងមានចៅ មានអីគោអីថ្ងៃក្រោយមកមាន គ្រូបោកមួយគេថាគោក៏ស្ដាប់ឮខ្វាក់ក៏មើលឃើញខ្វិនក៏ដើររួច នៅ ភ្នំវិស័យប្រសាទហ្នឹងចុងក្រោយគាត់យកកូនចៅគាត់ទៅដែរហ្នឹងឲ្យតែមិនច្បាស់ឲ្យតែនៅសង្ឃឹមជំនឿអរូបីនឹងអស់ហ្នឹងណាថ្ងៃនេះរឿងនេះយើងមិនជឿថ្ងៃនេះយើងមិនជឿថ្ងៃក្រោយដល់កលៈណាមួយតំណងជឿបដ ாய் ប៉ុន្តែអ្នកទាំងអស់នោះទោះបីទេវតាក៏ដោយក៏ហក់យើងមិនបានគឺត្រង់ទៅឈប់ជឿនឹងតែមកហ្នឹងហើយឲ្យតែនៅជឿគេនៅតែកុហកបានហើយអ្នកកុហកមានឥទ្ធិពលទៅលើអ្នកជឿទេមែនអត់រាល់ពាក្យកុហកទូបីប្រើ100ល្បិចប៉ុន្តែវាមានឥទ្ធិពលទៅលើ អ្នកជឿដែរតែអត់ជឿកុហកល្មិចក៏អត់មានឥទ្ធិពលដែរដល់ពេល រឿងអាត្មាហ្នឹងគាត់មកមុនហើយមុនទៀតហើយមុនលោកតា ទៅគង់ចាំស្រោចទឹកឲ្យអាត្មាទៀតអាត្មាថាអត់ទៅទេមិនទៅទេញោមឯងចង់ស្រោចស្រោចខ្លួនឯងទៅអាត្មាដាច់ខាតអាត្មាអត់ចោះមែនពូអាត្មាច្បាស់ណាស់ថាជំងឺនេះវាធ្វើទុកខាងក្នុងនេះ something wrong ខាងក្នុងឯងឃើញខ្មោចណាចូលមកហើយដល់អាត្មាជួបពេទ្យទៅពេទ្យយកអីអីយកទៅពិនិត្យទៅវា ផ្សិតក្នុងពោះវៀនធ្វើឲ្យឈឺពោះ លេបថ្នាំលេបអីបតោកស្រោមទៅក៏ជាទៅបានប៉ុណ្ណឹងមកអាកាន់តែច្បាស់ទៀតរាល់ជំនឿផ្ដេសផ្ដាសអាត្រូវកាត់ផ្ដាច់ទាំងអស់តាំងពីនឹងមកតាំងឆ្នាំ2000គួតមកគឺកុំថាឡើយមានតិចតួចមិនតិចក៏អត់មានក្នុងចិត្តអាអត់មានមកហើយបានអានៅតែបន្តការបញ្យល សច្ចធម៌នឹង ដល់ប្រជាជនដងរាល់ថ្ងៃហ្នឹងហ្នឹងហើយមិនថាយ៉ាងម៉េចទេឥឡូវយើងទៅនិមន្តលោកតាមកស្រោចឲ្យអាហើយ បានប្រហែលឆ្នាំក្រោយមកលោកតាសុគតបាត់លោកមានអីដើម្បីឲ្យយើងមូលហេតុញាតិញោមមករោអាត្មាស្រោចមករោអាត្មាឲ្យនេះឲ្យនោះអាត្មាថាទី1អាត្មាក្បត់ខ្លួនឯងយើងរៀនធូរយល់ច្បាស់ចេះហើយមិនក៏យើងនៅតែធ្វើអានឹងឲ្យវិជាជនទៀតទាំងដែលយើងដឹងថាអានឹងវាអត់ត្រឹមត្រូវទេ ទី2ស្មើនឹងបោកប្រាស់វិជាជនអាត្មាឧទាហរណ៍ឲ្យស្ដាប់ យើងចេះតែថាបើលោកស្រោចឲ្យបើលោកឲ្យនេះបើលោកឲ្យនោះវាបានអាផ្លូវចិត្តហ្នឹងបន្តិចដែរប៉ុន្តែមកឧទាហរណ៍ចេះវិញ បើសិនជាអាត្មាអ្នករស់ស៊ីអាត្មាដឹងថាឆ្នាំអាត្មាហ្នឹងអត់ស័ក្តិសិទ្ធិទេប៉ុន្តែប្រជាជនត្រូវការឆ្នាំហ្នឹងប៉ិនយើងជាគ្រូពេទ្យដឹងថាឆ្នាំហ្នឹងអត់ស័ក្តិសិទ្ធិទេយកទៅលេបអាចប៉ះពាល់សុខភាពទៀតប៉ុន្តែ ដោយសារមនុស្សត្រូវការច្រើនយើងចេះតែលក់ទៅដើម្បីចំណេញលុយសួរថាតើបេះដូងមនុស្សបែបហ្នឹងបេះដូងសង្គ្រោះឬក៏ធ្វើបាបគេហ្នឹងដឹងថានឹងអត់ប្រកែហ្នឹងចេះទៅលក់អញ្ចឹងឯងបានអាត្មាដឹងថា មុនទាំងអស់ដែលសូទៅអត់ប្រកែសំបីប្រពន្ធក្បាលចៃទេអត់មានប្រកែអីទេធោះសូត្រមុនទាំងអត់មានប្រកែអីទេ មូលហេតុហ្នឹងហើយបានអាត្មាមិនសូត្ររលាស់ឲ្យញាតិញោមហ្នឹង ព្រោះដឹងថាវាអត់មានប្រកែប្រពន្ធក្បាលចៃទេធាតពិតវារួមផ្សំគ្នាពីការជឿរបស់យើងអាត្មាលើកឧទាហរណ៍កុំចាំបាច់ដល់ទៅមុនអាគមសូម្បីតែឆ្នាំទីដូចអាត្មាលើកថ្ងៃមុនអតីតអឺគ្រូអាត្មាមួយលុបឈឺក្បាលឈឺខ្នងឈឺចកេះសឹងបានទៅពេទ្យទៅអស់មើលមិនក៏មិនជាដែរ ប៉ុន្តែនៅពេលដែលជួបបងស្រីម្នាក់មកពីអាមេរិកគាត់ថាអូជំងឺហ្នឹង10ជាទាំង10ឲ្យតែហូបថ្នាំគាត់ហើយថ្នាំគាត់វាអត់មាន ស្រោមទេក្របទូចទូចទូចទូចថាថ្នាំហ្នឹងតើអ្នកមានសញ្ជាតិបានគេបើកបានទៅទិញអត់បានទេហើយធានាថាតលេបទៅជាហ្មងប៉ុន្តែគាត់ដាក់កំណត់ឲ្យឲ្យចូលសឹងម៉ោង10ត្រូវចូលសឹងហ្នឹងត្រូវបិទវិសុបិទអីដល់ពេលបានមកទឹកលោកធូមែនណា បើលោកអត់សឹងផងបានស្អីជាមែនតេនទៅហើយឆ្នាំហ្នឹងដល់ពេលមែនតេនណាមួយដេកធម្មតាមានឆ្នាំជាបាលណាផ្លូវចិត្តរបស់មនុស្សហ្នឹងឃើញទេដូចអ្នកទៅស្រោចទឹកចឹងដូចថាទៅពីចងាយចឹងទៅលោកតាហ្នឹងមុខមុខខ្មោចធ្វើហ្មងលោកស្រោចអុយបន្តិចមិនធូរទេអីដូចស្វាងជើមកក្តៅហ្នឹងហើយថា អញ្ចឹងបានយើងកុំជេរអីយើងកុំជេរអ្នកចេញទៅកុហកបោកប្រាស់ធំធំអីព្រោះអាស្អីស្អីវាសន្សំម្ដងបន្តិចម្ដងបន្តិចអាការជឿបន្តិចបន្តិចបន្តិចយូរយូរវាច្រើនហើយហើយបើរឿងអឺធ្វើមុនអគមអូមអាមអីហ្នឹងក៏ជារឿងយើងធ្វើពេញទៅប្រទេសទៅហើយស្រុកថៃស្រុកណាក៏គេធ្វើតែអញ្ចឹងប៉ុន្តែថាបើសួរថា ចង់ដឹងខុសត្រូវថាតើសមគួរតាមធម៌វិន័យទេអានឹងគឺមិនគួរតែពីព្រោះរឿងនឹងវាប្រឆាំងទៅនឹងទ្រឹស្ដីកម្មផលច្បាប់ធម្មជាតិគឺមិនអញ្ចឹងទេ អង់គ្លេសគេហៅថា cause and effect វាមានហេតុមានផលរបស់វាសេចក្តីទុក្ខវិបាកដែលត្រូវកើតឡើងវាត្រូវតែមានហេតុរបស់វា បានលើកឧទាហរណ៍មួយ កាលណាយើងមានជំនឿទៅលើនឹងច្រើនពេកវាទោសទាំងពីរខាងវាមិនមែនទោសតែរឿងលោកទេញាតិញោមពុទ្ធបរិស័ទនឹងក៏មានកំហុសដែរពីព្រោះក្នុងនាមជាពុទ្ធបរិស័ទដែលដាក់ខ្លួនជាពុទ្ធបរិស័ទនឹងត្រូវតែស្ថិតនៅក្នុងធម៌5ដែរដែលឈ្មោះថាជាបរិស័ទល្អទី1គឺសទ្ធាហោតិមានសទ្ធាច្បាស់លាស់ចំពោះរឿងកម្មផលនឹងតែម្ដងទី2សីលវាហោតិមានសិលទី3 អកោតហលៈមិនគិលិកោហោតិមិនជឿមង្គលភ្ញាក់ផ្អើផ្សេងផ្សេងទី4កម្មង្បច្ចេតិណូមង្គលំគឺថាច្បាស់លាស់ទៅលើ អំពើកម្មនឹងតែម្ដង មិនធ្លាក់ចុះនៅក្នុងមង្គល ទី5ការធ្វើតក្ខណានុបទានឬក៏ជាសរណទាននឹងនៅក្នុងបដិគេហកៈនៅក្នុងពុទ្ធសាសនាអត់បែកញែកអីច្រើនទេហ្នឹងហើយហើយដល់ទៅញាតញោមវាខ្វះអានឹងអា ប្រជាពុទ្ធបរិស័ទយើង ខ្វះអានឹងយើងអត់បានសិក្សាធัวអាពិតប្រកបរបស់ព្រះសម្មាសម្ពុទ្ធអត់បានមកវិភាគអត់បានយកធัวនឹងមកដាក់ក្នុងជីវិតដើម្បីសិក្សាដើម្បីប្រតិបត្តិក្នុងជីវិតយើងផ្ញើជឿទៅលើរបស់អញ្ចឹងចឹងទៅក៏ជាឱកាសឲ្យលោក ខានបាន ធ្វើការងាររបស់ខ្លួនដែលជាការបង្ហាត់បង្ហាញបញ្យលអំពីជីវិតនឹងទៅជាប្រើវិជាផ្សេងផ្សេងទៅវាបោកអានឹងគេហៅថា តម្រៃក៏ខ្វាក់តម្ាក់ក៏ឈួតទាំងអស់តែគ្នានិយាយទៅធ្ងន់តែហ្នឹងណាមិនតាមពិតអញ្ចឹងឯងញាតិញោមញាតិញោមអាត្មាលើកឧទាហរណ៍មួយ ដែលធ្វើឲ្យស្រុកយើងកាន់តែលំបាកហ្នឹងក៏ដោយសារតែរឿងហ្នឹងយើងកុំគិតថារឿងអញ្ចឹងជួយស្រុកយើងណាអត់ជួយទេទោះបីជាលោកធ្វើខ្សែកថាបានស្រោចទឹកបានលុយច្រើនទៅកសាងវត្តច្រើនក៏អត់ជួយស្រុកយើងឲ្យងើបរួចបានដែរពីព្រោះ នឹងធ្វើឲ្យមនុស្សអបញ្ញាកាន់តែច្រើនមនុស្សគ្មានហេតុផលកាន់តែច្រើនឧទាហរណ៍មួយចុះនៅស្រុកខ្មែរ គ្រោះថ្នាក់ចរាចរណ៍ច្រើនណាស់ញាតិញោមដែរលឺហើយដើម្បីដោះស្រាយរឿងហ្នឹង ដឹងមិនអីគេមុនលោកទៅស្រោចទឹកឲ្យផ្លូវឃើញទេដល់យល់ថាវាជើងកប់ជើងអីចឹងទៅ ទៅស្រោចទឹកឲ្យផ្លូវបោចង្រៃឲ្យផ្លូវតាមពិត ពពុទ្ធសំដែងអំពីហេតុនិងផលព្រះអង្គថាយេធម្មាហេតុបពវាធោទាំងឡាយកើតឡើង មានន័យថារឿងទាំងឡាយដែលកើតឡើងហ្នឹងទល់តែមានហេតុរបស់វាអញ្ចឹងហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ជាងការមកពីផ្លូវហ្នឹងវាចាក់គួពេកធ្វើខុសបច្ចេកទេសឃើញទេហ្នឹងហេតុរបស់វាអអត់មានស្លាកសញ្ញាអឺបើកបខ្វះអដេញ ចេះដឹងច្បាប់ចរាចរណ៍បើកបោហួសលបឿនបើកបោស្វឹងស្រាបើកបោនិយាយទូរស័ព្ទនឹងសិទ្ធហេតុរបស់វាអត់ពង្រឹងច្បាប់នឹងលេងនាំលោកយកទៅស្រោចទឹកឲ្យផ្លូវហើយបើគិតថាដើម្បីចរាចរណ៍នឹងបានល្អហើយស្រោចទឹកឲ្យវាបានចរាចរណ៍នឹងល្អបើនៅអាមេរិកនេះលោកគ្មានលោកស្រោចទេណាហើយលោកបន្តិចផង ធ្លាក់អណ្ដាតងាប់ហើយមុំស្រោចគ្រប់កន្លែង ហ្នឹងញាតិញោមព្រះសម្មាសម្ពុទ្ធនោះព្រះអង្គជាបុគ្គលដែលមានហេតុផលជាទីបំផុតប៉ុន្តែកូនចៅព្រះអង្គដើរដូចមិនមិនដឹងទេមើលទៅមែនទេមែនទេហើយព្រះអង្គថាបាន បញ្ញានោះធួដែលជាហេតុព្រះអង្គថាអ្វីអ្វីបានពីហេតុវាមិនមែនមកពីការសុំទេព្រះអង្គថារបស់ដែលគេសុំបានដោយលំបាកឬក៏សុំមិនបានមាន5 ទីមួយសុំឲ្យអាយុវែងមិនមែនសុំបានទេពុទ្ធថាអញ្ចឹងហ្នឹងទី2វណ្ណៈពោសម្បល់នេះមិនមែនរឿងសុំបានទេទី3យោទី3គេឈ្មោះល្អហ្នឹងក៏មិនមែនរឿងគេសុំបានដែរវាកើតពីការប្រព្រឹត្តល្អយល់ទេហ្នឹងហ៎យោអធិបតីឬក៏បញ្ញានេះគ្មាននរណាសុំបានទេវាកើតពីការរៀនបង ប្រាប់ច្បាស់ច្បាស់ហ្មងណា ណាដូចជានៅក្នុងអង្គតននិកាយចសតកនិបាតព្រះអង្គសម្ដែងថាហើយហេតុដែលនាំឲ្យបានអាយុវែងហ្នឹងមកពីការមិនបៀតបៀនមិនសម្លាប់គ្នា ក្នុងសង្គមមួយដែលចេះស្រឡាញ់គ្នាមិនសម្លាប់គ្នាមិនកេងចំណេញប្រយោជន៍គ្នាទៅវិញទៅមកសង្គមហ្នឹងអាយុវែងអឺដូចស្រុកខ្មែរយ៉ាងអាយុខ្លីឥឡូវមកពីអីប៉ះគ្នាបន្តិចតួចកាប់ចាក់គ្នា អពីការរស់ស៊ីវិញចង់ដឹកចំណេញដាក់ឆ្នាំទៅងាប់ទៅវិញទៅមកឃើញអត់អាយុវែងស្អីវាអបានសុខភាពល្អមកពីមិនបៀតបៀនគ្នាគង់វងទ្រព្យសម្បត្តិមកពីមិនលួចទ្រព្យសម្បត្តិគ្នាទៅវិញទៅមកនឹងឯងសម្បូរមនុស្សមានសិលវាមានចោលមកពីណាយល់ទេហ្នឹងហើយអមាន ភាពខ្ពង់ខ្ពស់មកជាមនុស្សចេះឲ្យតម្លៃគ្នា ចេះគោរពគ្នា មានយុះមកពីមនុស្សមិនច្រណែនគ្នា មានបញ្ញាមកពីចូលទៅរកសាមណៈសាកសួរបញ្ហា មើលប៉ុណ្ណឹងដំណើរញាតិញោមទៅវត្តរាល់ថ្ងៃ មាន មានទៅសួរបញ្ហាទេឬក៏ទៅសុំរបស់ក្រហមញាតិញោម ដល់ឥឡូវធ្លាប់ដល់អាមេរិកកាំងខ្លះទៀតអាមេរិកកាំងខ្លះទៅរំបោះដែរការពុនខ្មែរនឹងហើយញាតិញោមហ៎ញាតិញោមអាត្មាទៅឃើញវត្តមួយនោះមិនថាវត្តនឹងនៅណាទេការចូលឆ្នាំខ្មែរនិយាយពីមនុស្សទៅវត្តសឹងច្រើនជាងវត្តស្រុកខ្មែរទៀតញាតិញោមមនុស្សច្រើនមែនតើណាអំបោះនឹងប្រមាណកមូលចែកដកអស់ ហើយសរុបអត្តន័យមកវិញឲ្យបានន័យអីបន្តិចអត់មានទេព្រោះអត់មានពេលនិយាយប្រាប់បរិស័ទថាត្រូវធ្វើម៉េចត្រូវធ្វើម៉េចអត់មានពេលនិយាយមានតែពេលចែកមកញញឹមចាណាមើលទិញនឹងចែកដែរអាត្មាជាថារួផ្លូវទៅវិញមិនឃើញហ្នឹងហើយញញោមអញ្ចឹងបានថា យើងកាន់ពុទ្ធសាសនាគៀកកាត់មែនតែនប៉ុន្តែធៀបពិត យើងនៅឆ្ងាយពីពុទ្ធខ្លាំងណាស់ទង្វើដែលយើង ធ្វើរាល់ថ្ងៃណាគឺនៅឆ្ងាយពីពុទ្ធឆ្ងាយមែនតែនណាឆ្ងាយដាច់អាល័យហ្មងណាញាតិញោមញាតិញោមអតីតកូនសិស្សអាត្មាមួយគេ ក្រោយមកគេការប្តីមកអាមេរិកហ្នឹងថ្ងៃមួយឃើញទៅជួបអាត្មានៅពេញណាអាត្មាមកភ្នំពេញឃើញគេទៅថ្វាយអង្គមអាត្មាស្មានតែគេនឹកគ្រូនឹកអីគេណាតាមពិតនោះជឿគ្រូទាយថាទៅស្រោចទឹកនៅខ្មែរ7វត្តបានហួចចង្រៃបានងាប់ហើយ ថាញាតិញោមចាស់ចាស់នៅស្រុកស្រែចំការថាមិនដឹងឲ្យនេះរៀនបានមកកកោកមកនៅដល់អាមេរិកធ្វើឬក៏កផែលឡែលញាតិញោមញាតិញោមក៏អញ្ចឹងអញ្ចឹងឯងអាត្មាទោះក្នុងលោកនេះអត់ស្រីក៏មិនចូលធ្វើប្រពន្ធដែរជិះយន្តហោះអស់ប្រមាណខាន់ទៅស្រោចទឹកស្រុកខ្មែរហ្នឹងយើងគិតតិចមើលមែនទេ ញាតិញោមអាមកដឹងនិយាយថាម៉េចហ្នឹងនិយាយទៅប៉ះទាំងអស់តែគ្នាហ្នឹងញោមម្នាក់នោះគាត់មុនមករៀនធัวជាមួយអាត្មាគាត់និយាយប្រាប់អាត្មាអស់គាត់ថាគុំទៅលើគ្រូណាប៉កែទៅហើយគាត់ទៅស្រោចទឹកម្ដងនោះគាត់ថាលើលោកគ្រូនឹងប៉កែស្រោចទៅអាទឹកនឹងមិនអប់មានអាធូបផង មានទឹកអប់ផងមានអាលំអងឈូផង ស្រោចគាត់ខ្មាស់គាត់ទៅសាច់គាត់វានៅសដែរហ៎គាត់មិនហ៊ានដោះអាវចេញទេហើយស្រោចទាំងអស់ចឹងទៅមកគាត់គាត់ខ្លាចអស់ទឹកមុនគាត់ដេកទាំងទៅទឹកហ្នឹងឲ្យវាប៉កែមានអីពឹកឡើងកើតលំអស់ពេញខ្លួនញាតិញោមញាតិញោម ហើយទៅស្រោចទឹកហើយយើងភាកច្រើនមិនសូវប្រុសតែស្រីស្រីហ្នឹងឯងហើយទៅស្រោចទឹកជាងការចងពងឲ្យសាច់ឲ្យសខ្ចីខ្ចីហើយមុខលោកហ្នឹងហើយដល់លោកខូចចិត្តតែបតោសទៅលោកទៅអីនិយាយបន្តិចចុះមែនទេហើយដល់ស្រោចទៅលោក នៅពីលើមកលោកចេះមើលចឹង អឺបើយើងដឹងដាច់ចេះឲ្យលោកស្រោចញញោមញោមម្នាក់នៅម្ពិញគាត់អាយុខ្ទង់ខ្សែជាងសាច់គាត់នៅមិនធម្មតាដែរនោះទៅស្រោចទឹកនៅវត្តមួយនោះអាត្មាមិនថាទៀតសក្រាចអីមិនដឹងថាលោកមានបំណងអីតាំងពីណេពីណា ហើយលោកធ្វើអាកន្លែងស្រោចទុកលោកហ្នឹងរៀបអត់កាច់ចុះកាច់ឡើងកលិកលៈទៅក្នុងគាត់មិននិយាយថាអាត្មាសោចចង្អល់ណាស្រោចគាត់ថាលោកថាចងពងចងអីស្អាតមកប្រាប់ចឹងហ្មងហ្នឹងហើយលោកទៅយីចងមិនចឹងហើយថាចឹងស្រោចមិនបកែហ្នឹងហើយដល់ហើយទៅគាត់ចងពងប៉ុនគាត់សង្ស័យឯងមិនចេះអញ ចុះវាទៅក្នុងជ្រៅពេកកលិកកលៈកលិកកលៈទៅក្នុងហ៎ឯងតែ2នាក់ស្រោចស្រោចដបងយូរយូរយល់យកផ្ទិលគោះក្បាលបន្តិចបន្តិចបន្តិចបន្តិចបន្តិចស្រោយូរយូរយូរយកផ្ទិលមកអែលើស្មាបន្តិចបន្តិចបន្តិចបន្តិចបន្តិចដល់យូរយូរយូរបោះផ្ទិលចោលចាប់ក៏ទ្រុបបដ ாய் ហើយគាត់លោតចុះលោតឡើងលោតចុះលោតឡើងមុំទៅចេញមកក្រៅរួចគាត់ថាចេញណាឆ្មាចាប់កដលបានញាតិញោម ញាតិញោមរឿងហ្នឹងយើងហ្នឹងក៏វាចូលរួមចំណែកដែរពពុទ្ធប្រាប់ហើយថាសរីសួស្តីវាកើតពីអំពើ ក្នុងធោសោតហ្នឹងក៏ព្រះអង្គប្រាប់ទៀតតែអត់ព្រមស្ដាប់ព្រះអង្គទេបងថាម៉េចសុណខតតាំងសម្ៀងកលៀងសុភភាតាំងសហតិតាំងនៅក្នុងចយន្តោហ្នឹងញាតិញោមត្រូវការណាចយន្តោហ្នឹងប៉ិនមិនយល់ពាក្យចយន្តោហ្នឹងទេសូត្រមុនបើខ្វះចយន្តោដូចមិនកើតទេ ពាក្យច្រើនណាប៉ុន្តែញាតិញោមស្ដាប់នៅក្នុងពាក្យចយន្តោនឹងមើលសុណខតតាំងសុមង្គលំសុភភាតាំងសុហតិតាំងសុកណោសមហតចៈសយិទ្ធังប្រមចារិសុពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អ ដោយកាយវាចាចិត្តណាពេលនោះហើយ ជាពេលនៃនខត្តរិកល្អជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អណាពេលល្អបំផុតហើយគឺពេលដែលយើងធ្វើល្អ ហើយពេលណាដែលពេលអាក្រក់បំផុត គឺពេលដែលយើងធ្វើអំពើអាក្រក់នឹងឯងពេលវេលាអត់ដឹងខ្យល់អីទេមកដល់ពេលនេះហើយយើងនៅតែជឿថ្ងៃខែទៀតដើរអាត្មាដើររាល់ថ្ងៃនេះញាតិញោមបើសិនជាចង់ដើរផ្លូវឆ្ងាយត្រូវបើកមើល calendar សិនណាមិនទៅបើមួយខែ30ថ្ងៃដើរតរហូតញាតិញោមហ្នឹងហើយមើលមើលអាគូទោះទាយហ្នឹងមើលគេថា ថ្ងៃនេះលោកអ្នកមានរស័យរាស័យដាក់យ៉ាងត្រដាបសូមលោកអ្នកកុំធ្វើដំណើរផ្លូវឆ្ងាយហើយការងារយើងត្រូវទៅឆ្ងាយហើយធ្វើមិនទៅដោយការងារអាត្មាអីសិឆ្ងាយរហូតអឧទាហរណ៍ខ្លះគេថាថ្ងៃនេះបើចេញទៅទឹះខាងត្បូងល្អកុំចេញទៅទឹះខាងជើងហើយជប់បើម៉ែឈឺហើយពេទ្យនៅខាងជើងផ្ទះហ្នឹងអត់ទៅទេដល់ថ្មសួរ ជំនឿខ្លះវាប៉ះពាល់ដល់ការរស់នៅឧទាហរណ៍ខ្មែរយើងចំណាំថាម៉េចជំនឿណាហ្នឹងថាធ្វើផ្ទះត្រូវបែរមុខទៅកើតហ្នឹងជំនឿខ្មែរហ្នឹងហ្នឹងអាចុះបើទិញបានដេញដីពីខាងកើតផ្លូវធ្វើផ្ទះបែរមុខទៅកើតដែរមានអញ្ចឹងខ្មែរស្ដាប់សម្ដេចសង្ឃរាជជួនណាតបរិយាយថាខ្មែរយើងអញ្ចឹង អាបានផ្ទះនៅជាប់ផ្លូវស្អាតចេះអត់ព្រមបែរមុខមកផ្លូវខ្លាចខុសទំនៀមទម្លាប់អញ្ចឹងទៅដល់បែរមុខទៅកើទៅបែរគូតផ្ទះដាក់ផ្លូវចាំជ្រូកពីក្រោយស្អុយងោងលក់អីក៏វាមិនដាច់ដល់ផ្ទះចិនគេចិត្តហ្នឹងគេធ្វើបែរមុខទៅរកផ្លូវគេលក់ដាច់អវធោអីឯងដាក់ធ្វើគួតខ្លាចវាចង្រៃយោអត់ហ៊ានបែរមុខទៅរកផ្លូវយល់ យល់ទេដែលគាត់សួរថាមុនពុទ្ធត្រាស់នឹងតើវាមានសិលនឹងដែរទេ ហើយគេធ្វើទៅអាចទៅកាន់ឋានសួគ៌បានដែរទេរឿងឋានសួគ៌នោះមិនដឹងមិនដែរទេព្រោះភ្លេចអស់អាត្មាហ្នឹងហើយប៉ុន្តែបើនិយាយអំពីពិភពទាំងឡាយ ក្នុងភពដំណើរក្នុងភពมันមាន ព្រះសម្មាសម្ពុទ្ធក៏មាន មនុស្សទេវតានរកប្រែតព្រំអីមានរហូតចឹងទោះបីជាមិនមានប្រពុតត្រាស់ក៏ឋានសួគ៌មានដែរ